ស្តីជនរួមភាសាជាទីរាប់អានថ្ងៃនេះយើងជួបគ្នាទៅហើយថ្ងៃនេះសូនីតិវិទ្យាករសូមនាំទាំងអស់គ្នាមកសិក្សាអំពីសព្វនាមជាបន្តយើងអានឧទាហរណ៍ខាងក្រោមហើយរកសព្វនាមសំនួរនៅក្នុងរបាសនីមួយនេះ1ហើយតើពាក្យសព្វនាមសំនួរមានអ្វីខ្លះ វាមាននីតិអ្វីឧទាហរណ៍1តើអ្នកណាជាអ្នកដើមធ្វើបុណ្យនេះ2តើនរណាខ្លះបានចូលរួមក្នុងពិធីបុណ្យនេះ3តើអ្នកណាខ្លះចេះរាំ4តើយើងត្រូវធ្វើការសំទោសតើយើងត្រូវការអ្វីសម្រាប់ប្រកេតសង្ឃ5តើមានអ្វីឲ្យខ្ញុំជួយទេ6 តើអ្នកចិញ្ចឹមសត្វអីខ្លះបាទតើអ្នកចិញ្ចឹមស្អីខ្លះតោះឥឡូវអ្នកនរគ្នាប្រកាសជាបានអានដែរហើយតើនៅក្នុងឧទាហរណ៍ហ្នឹងនីមួយនីមួយពី1ដល់6តើពាក្យណាដែលជាសព្វនាមសំនួរវាមានទីតាំងនៅកន្លែងណាដែលយើងអាចសម្គាល់បានអ្នកទាំងអស់គ្នាប្រកាសជាអាចមើលឃើញពីព្រោះបាទ វាគឺនៅអសរដិតបាទអសរដិតតោះអញ្ចឹងយើងបន្តទៀតពាក្យនៅណាខ្លះបាទនេះនៅណាខ្លះអ្នកណាអ្នកណាខ្លះអ្វីខ្លះអ្វីស្អីជាសព្វនាមសំសំណួរមុននឹងទៅដល់នយោបាយន័យបាទយើងសួរមកសិនតើសព្វនាមសំណួរគេប្រើសម្រាប់ធ្វើអ្វី តែគិតមើលតើរបស់ទាំងអស់នោះជារបស់អីបាទរបស់សំណួរអញ្ចឹងសារពលានសំណួរគេប្រើសម្រាប់ធ្វើអីចឹងល្អគេប្រើសម្រាប់សួរសពនាមទូទៅវាអត់បាច់លើកនាមមកនិយាយឡើងវិញបាទព្រោះនីតិសពនាមគឺជំនួសឲ្យឲ្យនាមកុំឲ្យមានភាពច្រឡំដែរអញ្ចឹងណាបាទ ទំនងអ្នកស្ដាប់បានយល់ដឹងរួចហើយហើយមិនចង់ច្រំតែលនឹងលើកនាមឬឈ្មោះម្ដងទៀតតែនេះវាជំនួសឲ្យនាមដែលយើងចង់ដឹងចង់និយាយដល់តែមិនទាន់ស្គាល់បាទទើបយើងប្រើសព្វនាមសំនួរព្រោះយើងអត់ទាន់ដឹងថាអឺ អ្វីនោះជាជាស្អីឬក៏នរណាគេដូច្នេះហើយបានយើងប្រើសព្ទនាមសំណួរដើម្បីសួររកនាមនោះបាទមនុស្សនោះសត្វនោះអ្វីនោះចាស់និយមន័យសព្ទនាមសំណួរជាពាក្យសម្រាប់សួរអំពីមនុស្សសត្វវត្ថុបាទសូមអានម្ដងទៀតជាមួយខ្ញុំ សព្វនាមសំណួរជាពាក្យសម្រាប់សួរអំពីមនុស្សសត្វវត្ថុជាបន្តសូមបាទមកមើលមួយសន្លឹកទៀតទីនេះសព្វនាមសំណួរមាន3ក្រុមដើម្បីសិក្សាបាទក្នុងភាគនេះ គឺសិក្សាសព្វនាមសំណួរមាន3ក្រុម ទី1សម្រាប់មនុស្សទី2សម្រាប់សត្វទី3សម្រាប់វត្តធុតើសម្រាប់មនុស្សសពនាមមានអ្វីខ្លះបាទពាក្យពាក្យសពនាមសំនួរមានអ្វីខ្លះយើងអាចកលេចទៅក្រោយបន្តិចយើងនឹងឃើញតោះអញ្ចឹងយើងបន្តទៅមុខតែម្ដងសម្រាប់មនុស្សមានអ្នកណាអ្នកណាមួយអ្នកណាខ្លះនៅណានៅណាមួយនៅណាខ្លះ បន្តិចទៀតយើងនឹងសាកល្បងបង្កើតរបស់សំណួរនៅទីនេះហើយសម្រាប់សัตว์សពនាមសំណួរមានពាក្យស្អីស្អីមួយស្អីខ្លះកាលណាយើងប្រើពាក្យត្រូវធ្វើឲ្យគេយល់ណានៅអ្វីដែលយើងចង់សួរហើយសពនាមសំណួរសម្រាប់សួររវត្ថុមានដូចជាអីអ្វីអ្វីមួយអ្វីខ្លះ សុំគួរបន្ថែមយើងប្រើពាក្យសពនាមសំណួរអ្នកណាព្រោះมันច្បាស់ថា1 2ឬច្រើនអ្នកបាទមិនយើងចេះប្រើទៅតាមមនុស្សតាមសត្វតាមវត្ថុហើយសំខាន់ទៅលើពាក្យណាណាណាមួយណាខ្លះរីឯពាក្យសព្វនាមអ្នកណាមួយ ព្រោះដឹងថាមានតែមួយក៏សំដៅសួរតែ តែមួយយើងដឹងហើយថាវាមានតែមួយគាត់ថាมันច្បាស់ជាស្អីអញ្ចឹងយើងក៏សួរថាអ្នកណាមួយអឺជានរណាមួយអញ្ចឹងសួរទៅហើយពាក្យអ្នកណាខ្លះព្រោះដឹងថាអាចមានច្រើនលើសពីពីមួយណាអាចមានច្រើនលើសពីមួយទឹកយើងសួរដល់អ្នកណាខ្លះឬក៏អ្វីខ្លះឬក៏ស្អីខ្លះតោះយើងដល់បង្កើតរបស់តែម្ដងសាកបង្កើតរបស់នៅទីនេះ យើងនឹងសាកល្បងជំនួសដោយបង្កើតល្បះសំនួរនៅទីនេះតែម្ដងឲ្យឃើញស្ដែងប្រកាសចឹងដាក់ពាក្យតើហើយនឹងបំរាប់របស់វាតើអ្នកណាទៅជាមួយគាត់បាទតើអ្នកណាមួយទៅជាមួយគាត់តើអ្នកណាខ្លះទៅជាមួយគាត់តើនរណាទៅជាមួយគាត់តើនរណាមួយទៅជាមួយគាត់តើនរណាខ្លះ ទៅជាមួយគាត់សុទ្ធតែសំហិតសំផលអញ្ចឹងហើយបានយើងចាត់ទុកពាក្យទាំងអស់ហ្នឹងជាសពនាមសំនួរបាទចម្លើយអាចជាប្រពន្ធគាត់ឃើញទេជំនួសឲ្យប្រពន្ធគាត់អញ្ចឹងប្រពន្ធគាត់គឺជានាមឬក៏យើងអាចយកអឺសពនាមសំនួរមកដាក់ពីក្រោយកិរិយាសព្ទបាទអានេះគឺ សព្វនាមសំនួរនៅខាងឆ្វេងគេសាបខាងនេះនៅខាងស្ដាំគេសាបតើគាត់ទៅជាមួយអ្នកណាបាទជាមួយនរណាមួយជាមួយនរណាខ្លះជាមួយនរណាជាមួយនរណាមួយជាមួយនរណាខ្លះចឹងយើងចូលដល់សម្រាប់អឺសัตว์តើស្អីដែលចេះហើហើយចេះហែលបាទដែលចេះហើហើយចេះហែលឬសួរថាតើស្អីមួយបាទបើគិតប្រកាសថាមានតែមួយចឹងណា ដែលចេះហើហើយចេះហើបើគេគិតថាអញមានច្រើនតើស្អីខ្លះដែលចេះហើហើយចេះហែលសម្រាប់យកមកដាក់ខាងស្ដាមគៀសាប់តើបងចាប់បានស្អីសត្វស្អីហ្នឹងមិនដឹងទុនសាយអីជាដើមតើបងចាប់បានស្អីមួយតើបងចាប់បានស្អីខ្លះសម្រាប់សុពនាមសំណួរសួរវត្ថុរបស់របរ តើអីជារបស់ឯងតើអ្វីជារបស់ឯងតើអ្វីមួយជារបស់ឯងតើអ្វីខ្លះជារបស់ឯងបាទយកមកដាក់ចុងបញ្ចប់របស់សំណួរគឺបន្តពីគិរិយាសព្ទតើអូនចង់បានអីតើអូនចង់បានអ្វីតើអូនចង់បានអ្វីមួយតើអូនចង់បានអ្វីខ្លះទំអ្វីខ្លះច្រើនហើយមើលទៅទូរស័ព្ទផងនាฬิកាផង បាទអរគុណយើងសូមបន្តទៅសន្លឹកទី4បាទលំហាត់លំហាត់មានកខកទីនេះមានកខកចូលរកសព្វនាមសំនួរនៅក្នុងលំបាខាងក្រោម1តើអ្នកណាខ្លះទៅមើលសិល្បៈយុគនេះ2តើអ្នកណាចូលសំទោសតើអ្នកចូលចិត្តអ្វីខ្លះ3តើឯងជាអ្នកណា4តើឯងខំរៀនដើម្បីអ្វី 5តើសៀវភៅទាំងនេះជារបស់អ្នកណាខចូលបង្កើតល្បះឲ្យបាន3ដោយប្រើសព្វនាមសមនោះចឹងយើងសាកគិតមើលតើលំហាកនេះគេឲ្យរកសព្វនាមតើក្នុងល្បះហ្នឹងសព្វនាមជាពាក្យមួយណាយើងចាំទេទីតាំងរបស់សព្វនាមមាននៅខាងឆ្វេងនិងខាងស្ដាំបាទអញ្ចឹងរំលឹកសព្វនាម សំណួរជាពាក្យសម្រាប់សួរអំពីមនុស្សសត្វនិងវត្ថុជំនួយបានដើម្បីយើងធ្វើឲ្យបានស្រួលឲ្យបានឆាប់ចេញយើងអាចរកសពនាមនៅខាងឆ្វេងឬស្ដាំកិរិយាបាវានៅខាងឆ្វេងឬក៏ខាងស្ដាំកិរិយាហើយជាមួយមួយទៀតយើង អាចមើលទៅឧទាហរណ៍ពីលើដើម្បីបានជាគំនិតក្នុងការបង្កើតសំសំណួរបាទកន្លែងកន្លែងពីលើមកតោះចឹងយើងសាកគិតនៅខាងឆ្វេងឬខាងស្ដាំតើអ្នកណាខ្លះទៅមើលសិល្បៈអ្នកណាខ្លះឬក៏ទៅមើលជាកិច្ចស័ព្ទហើយសិល្បៈជានាមបាទអញ្ចឹងមានតែអ្នកណាខ្លះហ៎ បាទត្រឹមត្រូវអ្នកណាខ្លះអ្នកណាខ្លះចឹងសពសពពនាមសំណួរគឺអ្នកណាខ្លះតោះយើងមើលទៀតតាមចំនួនរបស់យើងប្រាប់ឆ្វេងនេះស្ដាំកិរិយាអ្នកបាទចូលចិត្តចូលចិត្តគឺជាកិរិយាអ្វីខ្លះបាទបាទអ្វីខ្លះត្រឹមត្រូវអ្នកនេះគឺជានាមកន្លែងនេះបាទអឺសពនាមដែរសពនាមពុរិស័កលំទោសសពនាមពុរិ ស័កអញ្ចឹងមានតែអ្វីខ្លះទេជំនួសអីបាទជំនួសអីវត្ថុរបស់របរដូច្នេះសពនាមសំណួរគឺបាទគឺអ្វីខ្លះអរគុណបងអូនអរគុណទាំងអស់គ្នាទី3ចូលរកគិយស័ព្ទសិនបាទខំរៀនអញ្ចឹងខាងឆ្វេងឬខាងស្ដាំសពនាមឯងឬក៏អ្វីឯង អត់ទេឯងហ្នឹងជាសពនាមដែរតែជាសពនាមពុរិសាទេបាទអ្វីអូអូលោកគ្រូសួរលើមើលសំណួរទី3តើឯងជាអ្នកណាបានឯងនេះជាសពនាមពុរិសាបាទអ្នកណាបានគេសួរអញ្ចឹងគឺអ្នកណាហើយទី4គឺបាទអ្វីអរគុណ ហើយចុះទី5ទី5សិភៅជានាមដូច្នេះអ្នកណាអូតើអង្គគ្នាពិតឆ្លាតមែនតោះចូលខយើងមើលខាងលើទៅណាដើម្បីបង្កើតសំណួរបានវាមានលំនាំបងប្អូនថាម៉េចតើអ្នកណាទៅជាមួយឯងបាទតើអ្នកណាទៅជាមួយឯងត្រឹមត្រូវតោះបងខាងនោះឧទាហរណ៍មើល តើឯងបានទិញអ្វីខ្លះតើឯងបានទិញអ្វីខ្លះបាទល្អតោះមួយទៀតតើស្អីរត់កាត់មុខម៉ូតូស្អីគេម៉ូតូកាត់មុខម៉ូតូពស់ឬក៏ឆ្កែបាទចម្លើយវាអាចចឹងអូពស់ចឹងទៅតើស្អីរត់កាត់មុខម៉ូតូបាទអរគុណតោះយើងឈ្មោះទៅសញ្ញាចុងក្រោយ go ចូលបំពេញល្បាសដោយប្រើសពនាមសំសំនួរយើងអានសិន1តើគាត់ឲ្យរង្វាន់ទៅចុចចុចចុច2តើចុចចុចចុចស៊ីស្មៅបាទពេញពីអីសពនាមសំនួរអី3តើលោកគ្រូត្រូវការចុចចុចចុច4តើចុចចុចចុចចូលរួមក្នុងការសម្ដែងល្ខោននេះ5តើវាជ្រុះបាត់ចុចចុចចុចតាទី1 តើគាត់ឲ្យរង្វាន់ទៅ បាទសំដៅទៅលើមនុស្សអញ្ចឹងសពមានមនុស្សណាអ្នកណាបាទដាក់បានដូចគ្នាអ្នកណាបាទអ្នកណាក៏ត្រូវដែរបាទអ្នកណាអូតើស៊ីស្មៅអញ្ចឹងសួរសัตว์ហ្នឹងអញ្ចឹងសัตว์ប្រើពីអីបាទស្អីឬក៏ស្អីខ្លះស្អីខ្លះល្អណាស់ទី3តើលោកគ្រូត្រូវការប្រហែលជារបស់របរណាច្រើនតែជារបស់របរអញ្ចឹងអ្វី បាទបើច្រើនអ្វីខ្លះទី4តើបាទសម្ដែង account គឺពីណាសម្ដែងមនុស្សមនុស្សគឺយើងអាចយកពាក្យខាងលើអ្នកណាឬក៏នោណាបាទនោណាក៏ត្រូវអ្នកណាខ្លះក៏ត្រូវអញ្ចឹងយើងយកអ្នកណាខ្លះអរគុណបងអូនតើវាជ្រុះបាត់បាទវត្ថុអញ្ចឹងវត្ថុត្រូវការពាក្យអ្វីបាទជ្រុះបាត់អ្វីបើយើងជួសតែមួយណា បាទអ្វីអរគុណអូអ្នកទាំងអស់គ្នាពិតជាប្រកែកមែនបាទយើងបានបញ្ចប់មេរៀនរបស់យើងហើយ